ច្រើនយ៉ាងបញ្ជាក់ផតាងនៅក្នុងវចនាប្រៀបកូនប្រុសស្រីក៏រាប់មេបា ចាលោកពលថាបានសុខសួស្ដីរស់ក្នុងប្រទេសចូលកុំធ្វើថ្វេងចងចាំស្មារតីក៏រំច្បាប់រូនជាក្រនវិន័យសុខផ្ដល់រាល់ថ្ងៃបានសុខគ្រប់គ្នា អ្នកផតាងនៅក្នុងវចនារៀបកូនប្រស្រីក៏រົບមេបា ចាលោកពោថាបានសុខ need